បាទតេតងទៅនឹងការប្រកួតយប់មិញនៅក្នុងក្របខ័ណ្ឌបាល់ទាត់ UEFA Champions League ជើងទី2យប់មិញមានក្រុមបាល់ទាត់ជាច្រើននៅតាមពូលនីមួយៗរាប់ចាប់តាំងពីពូល A ដល់ពូល S ដែលត្រូវបំពេញកាតព្វកិច្ចបាទក្នុងការប្រកួត នៅវគ្គ Group Stage បាទន័យថាវគ្គសន្សំពិន្ទុបើជើងទី2ហើយយប់មិញយើងក៏រកឃើញក្រុមខ្លះ បាទឈ្នះក្រុមខ្លះចាញ់បាទទល់ជាមួយនឹងការប្រកួតដ៏តានតឹងនៅលើទីលានបាទយប់មិញគូដែល មានគ្រាប់បាល់ច្រើនជាងគេ បាទបាទសរុបទៅគឺមាន7គ្រាប់បាទគឺក្រុមខ្លារបស់អាល្លឺម៉ង់បាទស្ថិតនៅក្នុងពូលអ៊ីបាទលុតក្រុមមកពីពុកតកាល់គឺក្រុមបាទបេនហ្វីកាដែលលទ្ធផល7បាទ7យប់មិញនោះគឺកីឡាករសាជិតប៉ូឡូញ Robert Lewandowski បាទគាត់រកបាន3គ្រាប់តែម្នាក់ឯងបាទពលគឺគឺជាគ្រាប់បាល់ hat trick បាទសម្រាប់ការប្រកួតជើងទី2យប់មិញបាទមកគូទីបាទគឺក្រុមបាល់ទាត់បាទស៊ូបន្ទោសបាទស៊ូបន្ទោសនេះក៏លុតក្រុមបាល់ទាត់សេនីតភេតសបឺដោយលទ្ធផល4-2បាទ បើយើង7អានេះ42ហើយ Chelsea បាទ Chelsea គឺបានត្រឹមតែ1-0ទេជាមួយនឹងក្រុមបាល់ទាត់ Malmo បាទនៅក្នុង Group S ហើយនៅក្នុង Group G នៅវិញបាទក្រុមបាល់ទាត់ Wolfsburg យកជ័យជំនះទៅលើក្រុមបាល់ទាត់ Salzburg ដោយលទ្ធផល2-1 Sevilla បាទបរាជ័យចាញ់ក្រុមបាល់ទាត់ Lille បាទរបស់បារាំង2-1ដូចគ្នា បាទនៅក្នុងពូល E បាទដូចគ្នាដែរបាទជាមួយនឹងយមនិច Benfica គឺក្រុមបាល់ទាត់អ្នកមានបន Barcelona បាទបានយកជ័យជំនះទាំង បើតាមតាំងបំផុតបើទល់នឹងក្រុមបាល់ទាត់ឌីណាម៉ូគីលទ្ធផល1-0បើមកក្រោរបស់បាសេយូមិញគឺរោបានដល់កីឡាករម្ចាស់អាវលេខ10ថ្មីគឺអានស៊ូហ្វាទីបាទមកគ្របកាលពីយប់មិញបាទចំណាយឯបាទនៅក្នុងពូល I វិញវិញបាទមាន Villarreal ជាមួយនឹងក្រុមបាល់ទាត់យ៉ាងបយបាទ Villarreal បានលុតក្រុមបាល់ទាត់យ៉ាងបយ2-0បាទ too easy បាទការពីប្រកួតជាមិញឯជំនួបដ៏តានតឹងហើយជាគូដែលល្អមើលបំផុតបាទប្រចាំការប្រកួតជើងទី2ជាមិញហ្នឹងគឺបាទក្រុមបាល់ទាត់ដែលមានរហស្សនាមថាស្រីក្រមុំគ្រប់លក្ខ បាទអាត្លង់តា បាទត្រូវបើកសេកីឡាដ្ឋាន ទទួលក្រុមបាល់ទាត់បិសាចដែលកំពុងតែបាទធ្លាក់ជើងគឺបាទ Man U បាទយប់មិញគឺជាការប្រកួតមួយដ៏ពុះកញ្ជ្រោលមែនទែនបាទ Man U តទល់ជាមួយនឹងក្រុមអាត្លង់តាបាទនៅទឹកដីរបស់ប្រទេសអ៊ីតាលីបាទការប្រកួតជើងទី2បាទយ៉ាងណាមិញយើងឃើញថាការប្រកួតយប់មិញបាទនៅនាទីទី11អធិស្ឋានបាទនាទីទី12បាទពោលគឺតង់ទី1បាទក្រុមម្ចាស់ផ្ទះអាត្លង់តាបាទបើកឆារករបាល់បានដោយខ្សែប្រយុទ្ធ បាទសិនជាស្លូវ៉ានីគឺជូស៊ីបអ៊ីលីសិកបាទជាអ្នកបំផោសំណាញ់ទី បាទនាំមកទៅលើក្រុមបាល់ទាត់មែនយូ1-0បាទរហូតដល់នាទីទីបាទ40 45បូក1ដែលជាការថែមម៉ងតង់ទី1បាទកំណត់ត្រាដែលមិនគួរឲ្យជឿគឺបាទកីឡាករសញ្ជាតិប៉ុកទីកាល់គ្រីស្ទីណូរ៉ូណាល់ដូបានរកគ្រាប់បាល់តាមស្មើបាទតាមរយៈការបញ្ជូនបាល់ពី បាទសេះប្អូនរបស់គេគឺ Bruno Fernandes បាទទៅឲ្យ Cristiano សុទ្ធទម្លុះសំណាញ់ទីនៅចុងម៉ោងតង់ទី1តាមស្មើវិញដល់លទ្ធផល1ស្មើនៅបាទការប្រកួតរយៈពេល45នាទីពេញចប់ការប្រកួតបាទ45នាទីពេញលទ្ធផលស្មើគ្នា1ទល់នឹង1ចូលដល់តង់ទី2បាទការប្រកួតគឺនៅតែបន្តតាមតឹងឥតឈប់ឈរនាទីទី56បាទ56ខ្សែការពារ លូវីសផាឡូមីណូជាអ្នកបោះបាល់ឲ្យឌូវ៉ាន់ហ្សាប៉ាតាដែលជាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីបាទសុទ្ធទម្លុះសំណាញ់ទីនាំមកមែនយូ2 1តលតែបានបាទគំនាបកាន់តែតានតឹងទៅបើធ្វើទៅបិទតែអាតឡាន់តាបាទគាត់មានគ្រាប់បាល់2 1ហើយមានព្រៀបជាងមែនយូប៉ុន្តែអាតឡាន់តាគឺនៅតែបាទបន្តស្វែងរកគ្រាប់បាល់បន្ថែមទៀតបាទដើម្បីបំផាក់មែនយូក្នុងនាមជាម្ចាស់ផ្ទះការប្រយុទ្ធវិញប៉ុន្តែ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 ហេតុអីបានបាល់នឹងវាសុទ្ធហេតុអីបានរត់រោគក៏សុទ្ធចឹងកើវាដូចជាគ្រាប់បាល់វេទមន្តថាទៅដល់ដៃគឺកោងចូលមកយើងធ្លាប់មើលរឿងបាល់ទាត់អារម្មណ៍សៅលេខរបស់ទិនវីមានតែទិនវីធ្វើចឹងបានតែរ៉ូណាល់ដូក៏ធ្វើបានដល់ពេលចឹងវាវាវាហួសចិត្តណា Amazing unbelievable យីទៅគឺពូពូហួសចិត្តមកអាបាល់គ្រាប់ទី2ហ្នឹង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 English Premier League សប្តាហ៍ទី11បាទដែលត្រូវធ្វើឡើងនៅកីឡដ្ឋាន Old Trafford បាទលេងនៅទឹកដី Old Trafford កីឡដ្ឋានរបស់ Man U បាទជំរឿថាជំនួបអឺ Manchester Derby ឬក៏ Derby Manchester បាទនៅចុងសប្តាហ៍នេះវាក៏ក្រៅវាពុះបញ្ជ្រោលយ៉ាងណាយ៉ាងណីអញ្ចឹងការប្រកួតរយៈពេល90នាទីពេញនឹងកាត់សេចក្តីឲ្យថា Man U ឬក៏ Man City បាទបងប្អូនបាទបងហើយបាទចុងសប្តាហ៍នេះ ហើយបន្ទាប់ពីប៉ះមែនប៉ះមែនសិទ្ធិមកដូចជាប៉ះជាមួយនឹង Crystal មួយទៀតបាទនៅប៉ះអស់ប៉ះមួយ Crystal ប៉ះមួយ West Ham ប៉ះមួយ Chelsea បាទនៅក្នុងខែនេះគឺប៉ះមួយ Villarreal ទៀតបាទនៅក្នុងខែនេះគឺ Man U ឆ្លងកាត់ក្រុមធំធំមកបាទ5ប្រកួតចុងក្រោយរបស់ Man U អញ្ចឹងសំណាងឬក៏សង្ឃឹមឬក៏យើងជឿជាក់ថា Man U នឹងឆ្លងផុតបាទសម្រាប់ការប្រកួត សប្តាហ៍ទី11នៅក្របខ័ណ្ឌបាល់ទាត់បាទ English Premier League បាទប៉ះជាមួយនឹង Man City បាទរឿង Man U គឺមានតែប៉ុណ្្នឹងទេហើយ